អីពាក្យថា Canva ហើយខ្ញុំ enter មួយអញ្ចឹងនេះគឺជា template របស់កម្មវិធី Canva បាទបើសិនជាយើងអត់ទាន់មានកម្មវិធីនឹងទេយើងអាច search កន្លែងហ្នឹងមកជារួមទៅកម្មវិធីមួយនេះយើងអាចធ្វើទៅលើទូរស័ព្ទដៃក៏បាននៅក្នុងកុំព្យូទ័រក៏បានដែរប៉ុន្តែបើយល់ល្អយើងធ្វើតាមកុំព្យូទ័រគឺវាស្រួលវាធំអញ្ចឹងណាបាទនេះគឺជាទម្រង់ឬក៏ template របស់ Canva បាទឥឡូវខ្ញុំ នឹងទៅធ្វើ poster មួយបាទអញ្ចឹងយើងមើលមកខាងស្ដាំដៃនេះបាទ create new design កន្លែងនឹងមួយយើងបង្កើតមកក៏បានដែរប៉ុន្តែ នៅ ខាងក្រោមនេះបងប្អូនឃើញកន្លែងក្រដាស់វាសារក្រដាស់វាឈរអញ្ចឹងទៅវាអសរវារឿងវែងដែរអញ្ចឹងវាអត់ឲ្យបាទអញ្ចឹងដើម្បីយើងបដូរទម្រង់វាយើងអាចចុចមកខាងនេះមកនេះបាទយើងចុចពី design ហើយយើងអាចបដូរទម្រង់ក្រដាស់នេះបានបាទ ដែលយើងផ្លាស់ប្ដូរកម្រងតម្រងกระดาษយើងអាចវាយមកយើងចង់បានกระดาษបញ្ឈរបានឧទាហរណ៍ថាខ្ញុំយកហើយខ្ញុំយកกระดาษមួយនេះចុះឯម៉ៃខ្ញុំយក18វិញយក18មកអញ្ចឹងយើងចុចពាក្យ design ដល់ខាងក្រោមនេះមកអញ្ចឹងกระดาษវាទៅចេញជាបញ្ឈរវិញបាទអូចេញជា4ជ្រុងបាទនេះ យើងអាចរៀបចំជា4ជ្រុងវិញហើយអញ្ចឹងយើងស្រួលធ្វើការអូខេអានេះយើងដាក់ដូចគ្នាយើងមកយើងសូមលុបចោលសិនយើងចូលទៅទាំងកិច្ចការរបស់យើងម្ដងទៀតនេះយើង copy ប៉ុណ្ណឹងមកហើយយើងយកមកផាសវាចូលទៅនេះមកចុចឲ្យជាប់ទាយាមកអស់មក ហើយចំពោះ font អក្សរនេះបើសិនជាយើងចង់បានយើងអាចចុចនៅខាងឆ្វេងដៃមើល Canva សែននេះមកអញ្ចឹងគឺវាមាន font ជាច្រើនដែលឲ្យយើងជ្រើសរើសអញ្ចឹងបើសិនជាយើងទិញ license យកមកប្រើគឺយើងមាន font ច្រើនហើយសម្រាប់អ្នកធ្វើ online អ្នកធ្វើ poster online អត់អីដែលគាត់អត់សូវចេះកុំព្យូទ័រអត់សូវអីចឹងយើងអាចប្រើកម្មវិធីទៅគឺស្រួលមែនទែនហើយអត់ពិបាកចំណាយពេលយូរទេបាទអញ្ចឹងយើងយក font នេះមួយបាទ KHBL នេះមួយមក អញ្ចឹងឃើញតម្រងនេះគឺជាតម្រង font ដែលយើងចង់ដាក់ឬក៏យើងចង់បានដូចហ្នឹងទៅបាទអញ្ចឹងខ្ញុំចង់បាន font នឹងមួយបន្តមកទៀតកន្លែងនេះខ្ញុំចង់បាន font នឹងដែរហើយយើងចុចពាក្យនេះមកគឺជាវាទៅជា font នឹងហើយបាទអញ្ចឹងសម្រាប់សាយគឺយើងអាចដាក់វាប៉ុនគ្នាមកដើម្បីវាស្អាតបាទហាស់ចូលមក enter គឺ font វាប្រប៉ុនគ្នាតែម្ដង ហើយចំពោះអឺ background យើងនឹង ទៅធ្វើបន្តទៀតប៉ុន្តែឥឡូវយើងធ្វើនៅលើអក្សររបស់យើងសិនបាទគឺយើងធ្វើនៅលើអក្សររបស់យើងសិនអូខេឧទាហរណ៍ថាយើងចង់បានប៉ុណ្្នឹងអក្សរនេះយើងចង់បានពណ៌អីគេពណ៌ ពណ៌ក្រហមក៏បានពណ៌អីក៏បានដែរឥឡូវយកពណ៌ក្រហមនេះមួយហើយខាងក្រោមនេះខ្ញុំយកពណ៌ខ្ញុំយកពណ៌អសអូខ្ញុំយកពណ៌ពណ៌សប៉ុន្តែប៉ុន្តែខ្ញុំដាក់ stroke វាពណ៌ពណ៌ខ្មៅវិញអញ្ចឹងដើម្បីយើងដាក់ stroke លើអសនឹងបានយើងចុចពាក្យ effect នេះមកបន្តមកទៀតយើងវាលោតមកខាងឆ្វេងណៃនេះយើងយកពាក្យថា outline នេះគឺជាអស ដែលវាមាន stroke ទៅអញ្ចឹងយើងចុចដើម្បីយើងដូរអា stroke ពណ៌នេះអាពណ៌ stroke នេះ យើងចុចអាកន្លែងខាងខាងឆ្វេងឯនេះមួយមកយើងចង់បាន stroke ពណ៌ឲ្យគេយើងបានពណ៌ខ្មៅចង់បានពណ៌ខ្មៅយើងចុចប៉ុណ្ណឹងមកហើយយើងចង់ទាញវាឲ្យរឿងខ្មៅបន្តិចមកបាទប៉ុណ្ណេះប៉ុណ្ណឹងក៏បានឬក៏អាចអឺលឹះនឹងក៏បានដែរអានេះវា ស៊ីសងទៅលើឲ្យយើងចង់ដាក់អញ្ចឹងណាអញ្ចឹងយើងជឹងធ្វើមកទៀតដើម្បីយើងបាន background នេះយើងអាចយកពីក្នុង Google ក៏បានយើងអាច search ទៅក្នុងនឹងក៏បានដែរបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំទៅរក background មួយទៀតដើម្បីយើងដាក់អាហ្នឹងអញ្ចឹងកន្លែងនេះយើងអាច search មកយើងដាក់ថា quote ឧទាហរណ៍អញ្ចឹងណា quote ចេញមកគឺវាចេញ បាទគឺវាចេញតម្រង់នេះឲ្យយើងចង់បាន background នេះយកទៅដាក់មួយណាក៏បានដែរហើយខ្ញុំដាក់ចេញមួយទៀតអា motivation ខូដនេះមកអញ្ចឹងគឺវាចេញមកឲ្យច្រើនមែនតើបាទយើងអាចរើសយកមួយណាទៅក៏បានដែរអញ្ចឹងយើងអាចរើសមកអញ្ចឹងបានខូដមួយណា ពួកលើកទឹកចិត្តអីចឹងណាចឹងយើងរើសមើលរកមើល quote មួយណាដែលយើងចង់បានហើយយើងយកមកដាក់មកអូខេអញ្ចឹងយើងចង់បានខូតមួយណា យើងទៅរកសិនបាទចាំបន្តិចសិនឧទាហរណ៍ថាខ្ញុំចង់បានខូត បើមួយណាមួយឧទាហរណ៍ថាខ្ញុំចង់បាន quote មួយនេះមួយបាទខ្ញុំចង់បានរូបភាព background មួយនឹងមួយអញ្ចឹងយើងទាញចំកដាលយើងមកបន្តមកទៀតយើង right click មកស្ដាំយើង right click មកស្ដាំយើងយកពាក្យ state image នេះមកអញ្ចឹងគឺវាទៅជា background របស់យើងហើយបាទអញ្ចឹងឧទាហរណ៍ថាកន្លែងនេះវាមើលអត់សូវឃើញអសរពណ៌ក្រហម អញ្ចឹងយើងបន្ថែម stroke ឲ្យវាមួយទៀតយើងចុចពាក្យ effect បន្តមកទៀតយើងចុចពាក្យ outline នេះកន្លែងនេះយើងយក stroke ពណ៌ខ្មៅទៅឬក៏យើងយក stroke ពណ៌សក៏បានដែរបាទឥឡូវថាខ្ញុំយកពណ៌ពណ៌សចុះបន្តមកទៀតយើងចុចនៅលើ color នេះមួយទៀតមកដើម្បីយើងទាញអានេះឲ្យវារឿងច្បាស់តិចបាទហើយវាមកច្បាស់មកល្មមហើយយើងអាច គេថាស្អាតអញ្ចឹងណានេះគាត់និយាយឧទាហរណ៍ទេបាទអញ្ចឹងសារៈបាននេះគឺវារៀងភ្លឺពេកបាទយើងបន្ថយ capacity នេះមកដែលយើងចុចពី transparency នេះមកឲ្យឆ្វេងហើយចាប់ទាញ capacity វាតិចមកបាទតែយើងអាចបន្ថយមកល្មមដែលយើងអាចគិតថាស្អាតអញ្ចឹងណាបន្តមកទៀតយើងខ្វះអ្នកនិពន្ធមួយយើងទៅរកអ្នកនិពន្ធនោះមក បាទសូមចាំបន្តិចបាទនេះយើងចាប់ទាញបាទយើងបាទនេះមកគាត់មកមកហើយបាទឬមួយចេះឬមួយក៏បងប្អូនអាចចូលទៅកន្លែងនេះចេះមានអាប់ឡូតហើយចុចពីអឺអាប់ឡូតនេះមកចុចលើវាមួយ ហើយយើងទៅរកហ្វុនទៅរករូបភាពរបស់យើងមកបាទអញ្ចឹងយើងឃើញរូបភាពយើងចុច double click លើវាមកឆ្វេងមកគឺវារត់មកដូចគ្នាបាទអញ្ចឹងណាចេញចុចលើរូបនឹងមួយហើយចុច background នេះវានៅជាប់អញ្ចឹងយើងអាចលុបចេញអត់ចំពោះ background នេះគឺយើងអាចលុបបានដែរយើងចុចទៅលើរូបភាពនឹងមួយបន្តមកទៀតយើងចុចពាក្យថា edit image អញ្ចឹងត្រង់កន្លែងនេះគឺយើងអាច remove background នឹងបានអញ្ចឹងសម្រាប់អ្នកដែលគាត់លក់ online អីគាត់ចង់ remove background លក់អីផ្សេងៗហ្នឹងគាត់ចង់ remove background ដែលយើងអត់ពេញចិត្តណាយើងអាច remove កន្លែងហ្នឹងបានអញ្ចឹងអានេះបើសិនជាយើងទិញគេគឺយើងមាន function ច្រើនមែនទែនសម្រាប់ការធ្វើណាបាទអញ្ចឹងខ្ញុំសូម remove background នឹងមួយបាទ អូខេនេះគឺជារូបភាពដែលយើងទទួលបានបន្ទាប់ពីយើងបាន remove background គឺវាអាចមកស្អាតអញ្ចឹងបើសិនជារូបរបស់យើងស្អាតយើង remove ទៅក៏វាស្អាតទៅតាមនឹងដែរអញ្ចឹងណាអូខេអញ្ចឹងឧទាហរណ៍ថាអឺយើងចង់បានប្រប៉ុណ្ណឹងចង់បានរូបគាត់ប្រប៉ុណ្ណឹងក៏បានដែរបាទបន្តមកទៀតត្រង់កន្លែងនេះ យើងសរសេរឈ្មោះគាត់តិចមកហើយបើសិនជានេះវាធំពេកយើងចាប់ទាញវាចូលក្នុងតិចមកហើយរូប background នេះយើងអាច lock សោវាទៅកុំឲ្យយើងទាញទៅនេះអូសណោះអញ្ចឹងណាហើយសម្រាប់រូបគាត់យើងអាច lock មួយទៀតទៅដើម្បីកុំឲ្យយើងចំណប៉ះដៃទាញបាទអញ្ចឹងទាំងកិច្ចការនេះយើងអាច lock បានទាំងអស់បាទបន្តមកទៀតយើងចូលទៅណាយើងចូលទៅ text មួយទៀតដើម្បីយើងទៅសរសេរឈ្មោះរបស់គាត់បាទ បាទឈ្មោះរបស់គាត់ឈ្មោះរបស់គាត់ឈ្មោះថាបាទឈ្មោះនេះមកអូខេយើងយកមកផាសចូលបាទឈ្មោះរបស់គាត់ដាក់នៅគៀនហ្នឹងក៏បានដែរបាទអូខេអញ្ចឹងនេះគឺជា quote របស់យើងបានមួយបាទអញ្ចឹងអត់ប្រមាទទេបាទអញ្ចឹងសម្រាប់ អ្នកដែលគាត់ចូលចិត្តធ្វើខ្វូតចូលចិត្តធ្វើខុសអីយើងអាចប្រើជាមួយនឹងកម្មវិធី Canva នេះបានគឺវាងាយស្រួលមែនតែនហើយអ្វីដែលកាន់តែ ពិសេសទៀតនោះសម្រាប់អ្នកលក់អនឡាញគាត់ចង់ធ្វើ poster ដល់ខ្លួនឯងពេលខ្លះគាត់យករូបភាពពីមេក្រុមអីមកគាត់ចាំមើលតែមេក្រុមគាត់ធ្វើតលាក់ឲ្យគាត់យកមកធ្វើឲ្យមកផុសអញ្ចឹងណាហើយបើសិនជាយើងផុសបែបហ្នឹងយើងអត់ធ្វើខ្លួនឯងទេវាអាចប៉ះពាល់ដល់ page របស់យើងដែរវាអាចនឹង ដូចជា copy រូបភាព copy អីចឹងណាអញ្ចឹងវាអាចនឹងហានិភ័យដល់ពាក់ព័ន្ធជាមួយនឹង page របស់យើងបើយល់ល្អយើងគួរតែរៀនជាមួយនឹងកម្មវិធីមួយនេះទៅ យើងនឹងធ្វើបាននៅខ្លួនឯងហើយយើងមិនចាំបាច់យករូបពីគេឬក៏យករូបពីមេក្រុមអីយើងយកមកផុសបន្តទៀតទេបាទអញ្ចឹងណាបន្តមកទៀតខ្ញុំចូលទៅកាន់ខ្ញុំបន្ថែមមួយទៀតខ្ញុំបន្ថែមព័ត៌មានអឺខ្លះខ្លះទៀតទៅលើ poster មួយហ្នឹងបាទខ្ញុំចូលទៅឧទាហរណ៍រ ឃើញព័ត៌មានរបស់ខ្ញុំដើម្បីខ្ញុំបន្ថែមមួយទៀត។ ខេនេះខ្ញុំចង់បន្ថែមព័ត៌មានបន្តិចចឹងណាបាទអញ្ចឹងយើងអាចបន្ថែមបានដូចគ្នាបាទអញ្ចឹងសម្រាប់ព័ត៌មានកន្លែងនេះបើសិនជាអឺយើងចង់ដាក់ថាមានលក់អនឡាញមានលក់អីអីយើងអាចបន្ថែមអឺអីវ៉ាន់របស់យើងនៅខាងក្រោមនេះមកបាទអញ្ចឹងក៏វាម្យ៉ាងដែរបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកប្រព័ន្ធនឹងចោះឲ្យយើងសេរីថ្មីសេរីស្អាតតិចមកហើយបើសិនជាអឺបងប្អូនមានចម្ងល់ ហើយអាច comment នៅខាងក្រោមបានយើងអាចរៀនជាមួយគ្នាយើងអាចចែករំលែកជាមួយគ្នាបានបាទអញ្ចឹងបើសិនជាបងប្អូនមើលអត់យល់ទេអាច comment នៅខាងក្រោមយើងនឹងចែករំលែកគ្នាម្ដងទៀតហើយបើសិនជាខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតតាំងណាក៏សូមអធិស្ឋានដែរបាទអានេះគាត់តែជាការចែករំលែកខ្លះខ្លះសម្រាប់តែគាត់អត់ទៅចេះពលសពចេះ អេឡាស់ចេះអីចឹងយើងអាចប្រើកម្មវិធីនេះទៅគឺងាយងាយហើយវាស្រាលម៉ាស៊ីនកុំព្យូទ័រឬក៏ទូរស័ព្ទដៃរបស់យើងហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកប៉ុណ្ណឹងហើយហើយបើសិនជាយើងចង់ដាក់ logo ក្រុមហ៊ុនរបស់យើងក៏បានដែរខ្ញុំឧទាហរណ៍ថាខ្ញុំយក logo មួយយើងប្រើកម្មវិធីមួយនេះគឺយើងអត់ទៅចំណាយពេលយូរហាក់ទៅប្របាយពីព្រោះអីវាងាយងាយហើយវាវាសិតនិយាយទៅស្រួលធ្វើកម្មវិធីនេះ យើងទិញ license គេតែម្ដងមកយើងប្រើបានមួយឆ្នាំអីអញ្ចឹងណាហើយបើសិនជាបងប្អូនចង់ទិញអីអាច comment នៅខាងក្រៅមកយើងទិញយកទៅរៀនទាំងអស់គ្នាហើយអ្វីដែលកាន់តែពិសេសទៀតបើសិនជាចង់រៀនផ្ទាល់អាចមករៀនជាមួយគ្នាបានខ្ញុំនឹងចែករំលែកអីចឹងណាបាទយើងចេះអីយើងចែករំលែកនឹងម្នាក់បន្តិចម្នាក់បន្តិចទៅដើម្បីយើងចេះទាំងអស់គ្នា ដើម្បីយើងយកទៅធ្វើការងាររបស់យើងអញ្ចឹងសម្រាប់ logo នេះយើងអាចដាក់ឲ្យវារាងតូចតិចមកឲ្យវារាងឲ្យរាងស្អាតតិចណាបាទឧទាហរណ៍ថាខ្ញុំយកប៉ុណ្ណឹងចោះអូខេនេះគឺយើងបាន poster មួយយ៉ាងស្រស់ស្អាតហើយយើងមិនចាំបាច់យកពីគេទេ យើងធ្វើខ្លួនឯងយើង post ទៅលើ page របស់យើងបាទ អញ្ចឹងយើងបាន poster យើងបានរួចរាល់ហើយអញ្ចឹងយើងអាចចុចពាក្យនៅកន្លែងនេះមកនេះបាទចុចពាក្យ share បន្តមកទៀតយើងចុចពាក្យថា download អញ្ចឹងតម្រងនេះយើងអាច download មកអូខេចាំបន្តិចវាពេញឥឡូវហើយជារួមទៅកម្មវិធីនេះគឺស្រួលមែនតើសម្រាប់ធ្វើឲ្យអត់ទៅពិបាកឲ្យស្រួលមែនតើហ្មងហឹម អូខេអានេះយើងបាន poster មួយយ៉ាងស្រស់ស្អាតបាននេះឃើញហើយបងប្អូនឃើញច្បាស់ហើយច្បាស់ចេះតែម្ដងបាទ poster ណាយើងធ្វើណាហើយនិយាយរួមទៅអត់ប្របាក់ហ្មងណាបើសិនជាយើងដាក់ចិត្តគិតថាចង់ចេះចង់ដឹងចង់រៀនអីចឹងទៅយើងអាចធ្វើបានដែរបាទហើយក៏មានបងបងជាច្រើនដែលគាត់ចែករំលែកនៅក្នុង YouTube ក្នុងអីចឹងណា អូខេអញ្ចឹង poster របស់ខ្ញុំមួយហ្នឹងខ្ញុំរួចរាល់ហើយបាទ